យប់បើសិនជាយើងនិយាយប្រវត្តិរវាងប៉ារីសជាមួយនឹង RB Leipzig ហ្នឹងគឺមានប្រវត្តិធ្លាប់ប៉ះគ្នាចំនួន4លើកបាទសម្រាប់ប៉ារីសបាទយកសម្រាប់ RB Leipzig ឈ្នះតែមួយលើកទេចាញ់3ការប្រកួតក្នុងដីខ្លួនឯងប៉ះមួយលើកឈ្នះមួយលើកតែម្ដងយប់ព្រឹត្តិការ UCL បាទការពីរដូវកាលមុនគឺថា RB Leipzig នេះយកឈ្នះប៉ារីស2ទៅ1ទឹកដីប៉ារីសប៉ារីសឈ្នះវិញ1ទៅ0ការប្រកួតនៅក្នុងរដូវកាលនេះប៉ារីសយកឈ្នះទៅលើ RB 3ទៅ2បើសិនជាយើងនិយាយអំពី RB មួយរយៈនេះបាទយើងនិយាយថាគាត់គឺមានបញ្ហាបន្តិចដោយសារតែគាត់លក់កីឡាករចេញ ក៏ដូចជាគាត់នេះខ្លួនឯងទៀតសោតនេះគឺអស់ទាំងគ្រូបង្វឹកទៅទៀតតែបច្ចុប្បន្នគ្រូបង្វឹកដែលជំនួសខាងក្រោយហ្នឹងក៏គាត់មានភាពល្អប្រសើរច្រើនដែរបាទការប្រកួតជើងទី1គឺអបប៉ារីយកឈ្នះទៅលើអប៊ីលីជីក3ទៅនឹង2ប៊ីសតែនឹង4ហើយបាទអឹមបាប៉េប៉េនឹងទីអត់ចូលបាទ5ប្រកួតចុងក្រោយរបស់អប៊ីលីជីកឈ្នះ2ស្មើ2ចាញ់1បាទការប្រកួតក្នុងដីអប៊ីលីជីកឈ្នះ3ចាញ់2បាទការប្រកួតចុងក្រោយក្នុងដីរបស់គាត់ឈ្នះទៅលើបាទ Greater Ford បាទក្នុងលទ្ធផល4ទៅ1 បាទការប្រកួតចុងក្រោយរបស់គាត់បាទនៅ Bundesliga គឺស្មើជាមួយ Eintracht Frankfurt 1ទល់នឹង1 5ប្រកួតចុងក្រោយរបស់ប៉ារីសឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1បាទបាល់យប់នេះអត់ស្រួលសោះបាទក្រុមទាំងពីរនេះបាទបើសិនជាយើងនិយាយទៅយប់នេះគឺមានអត់មានលីអូណែលមេស៊ីទេបាទប៉ារ៉ាដេសហើយនឹងវ៉ារ៉ាទីក៏អត់មានដែរបាទហើយរ៉ាម៉ូសនោះគឺមិនទាន់អនុញ្ញាតឲ្យចូលរួមបានទេ ចឹងយប់នេះអាចនឹងមានបាទអឺខ្ញុំគិតថាយប់នេះប្រហែលជាដូណារុម៉ាច្រើនជាងណាវ៉ាបាទតំបន់ប្រយុទ្ធគឺមាន Kylian Mbappe បន្ទាប់មកទៀតតម្រើងក្រូចគឺមានបាទ Di Mari បាទអាចនឹងមាន Neymar បាទ Wijnaldum បាទមាន Pereira បាទហើយជាមួយនឹងកីឡាករអឺបាទអឺបាទខ្ញុំគិតថាមិនដាក់កីឡាករនេះគឺដាក់ Gaye ក្នុងនេះគេដាក់ Ibimbe ប៉ុន្តែខ្ញុំគិតថាដាក់ Gaye ច្រើនជាងនៅក្នុងតំបន់នេះ នៅក្នុងតំបន់ការពារបាទគឺមាន Marquinhos, Kim Bempe បាទ Dagba ហើយជាមួយនឹង Mendes បាទចឹងយប់នេះខ្ញុំគិតថាគាត់មិនដាក់ទេ Colin Dagba នេះគាត់នឹងដាក់អាក្រាស់ហៃគេមីបាទគាត់នឹងដាក់អាក្រាស់ហៃគេមីសម្រាប់ OB Leipzig យប់នេះគឺមានកីឡាករខ្សែការពារចំនួន3រូបដែលត្រូវអវត្តមានតំបន់ប្រយុទ្ធគឺបាត់បង់មួយរូបដែរបាទទោះបីយ៉ាងណាក៏ដោយ បាទកីឡាកររបស់ OB Leipzig ក៏នៅតែមានភាពល្អប្រសើរមួយចំនួនធំបាទ បើសិនជាយើងនិយាយអំពីប្រវត្តិដែលធ្លាប់ប៉ះគ្នាបាទប៉ារីសគឺមានភាពល្អជាងបាទតិចតួចបាទបើសិនជាយើងនិយាយពី5ប្រកួតចុងក្រោយបាទ RB Leipzig ជាមួយនឹងប៉ារីសប៉ារីសល្អជាង5ប្រកួតចុងក្រោយបើនិយាយពីកីឡាករបាទសឹងមិនបាច់និយាយទេកីឡាកររបស់ប៉ារីសគឺមានភាពល្អប្រសើរជាងបាទយប់នេះសម្រាប់ RB Leipzig ជាមួយនឹងប៉ារីសបាទក្រុមទាំងពីរខ្ញុំគិតថាបានត្រឹមតែស្មើគ្នាប៉ុណ្ណោះក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល1ទល់នឹង1 បាទសម្រាប់ RB Leipzig ហើយជាមួយនឹង Paris បាទបាទរៀល92អីអាតែវស្រុកស្រែអើយបាទឆេងឈិនបាទជួនទូល្អម្លេះឥឡូវអីបាទ Chelsea Man City និង Liverpool M Fan បាទ Ramos ទិញមកទុក Daisy អើយស្លាប់ហើយស្លាប់មកគាត់មិនទាន់ជាផងគាត់ចូលលេងធ្វើអីបាទគ្រូកងទេផ្លូវការជុំស្ពឺនតាបាទអឺនៅមិនទាន់ទេនៅធ្វើលិខិតស្នាមបន្តតែគាត់ចូលរួមមកមើលការបង្ខាត់ហើយ បាទ Chelsea នឹងអាចលើកពានលីគពូអង់គ្លេសរដូវកាល2021 22សម្រាប់ខ្ញុំបាទអឺសម្រាប់ខ្ញុំខ្ញុំគិតថាសម្រាប់ Chelsea មានអត្រាខ្ពស់ណាស់ក្នុងការលើកពាន English Premier League នៅក្នុងរដូវកាលនេះបាទតោះបន្តទៀតខ្ញុំកាន់តែគៀកដល់ម៉ោងហើយប្រិមិត្តប្រញាប់មែនតើបាទសម្រាប់ Liverpool ជំនេះជាមួយនឹង AT Madrid Liverpool ឲ្យជ័យរហូតដល់កន្លះស្និតលើ1បាទទៅកាន់ AT Madrid កុំភ្លេចថា AT Madrid ការប្រកួតជើងទី1 AT បាត់បង់កីឡាករម្នាក់ហើយបាត់កន្លងកីឡាករល្អទៀតគឺ Anthony Griezmann បាទក្នុងនោះផងដែរ Anthony Griezmann យប់នេះនឹងក៏ដូចជាមិនអាចចូលរួមបានដែរ បាទក៏ព្រោះតែទទួលបាន កាតក្រហមគឺត្រូវទទួលបានការពិន័យចំនួន1ប្រកួត បាទហើយនៅមានកីឡាករ Stephen Savic ទៀតហើយក៏ដូចជាកីឡាករ Lema បាទ Marco Marino Moreno ក៏មិនអាចទៅរួចដែរបាទយប់នេះក៏មានមានភាពល្អប្រសើរប្រហែលដែរសម្រាប់ Liverpool កីឡាករតំបន់បម្រើរបស់ Liverpool នឹងគឺបាត់បង់ច្រើនប្រវត្តិដែលធ្លាប់ជួបគ្នារវាង AT Madrid ជាមួយនឹង Liverpool នេះយើងឃើញថាមានភាពបដោះប្រសងគ្នាច្រើនបាទ ប្រាប្រកួតមានចំនួន8លើកលីវភូឈ្នះ2ស្មើ2ចាញ់3ការប្រកួតក្នុងទឹកដីលីវភូ3លើកឈ្នះ1ស្មើ1ចាញ់1ណែអត់មានល្អម៉ានទេណាលីវភូណាការប្រកួត UCL 2019 2020វគ្គ16ក្រុមចុងក្រោយ AT Madrid យកឈ្នះលីវភូ1ទៅ0ការប្រកួតបាទនៅក្នុងជើងទី2លីវភូលេងដីខ្លួនឯងបែរទៅជាឲ្យ AT យកឈ្នះវិញបាទបាទលីវភូយកឈ្នះបានត្រឹមតែ1ទៅ0បែរជាឲ្យ AT ស៊ីមកបន្ថែមគេគិត away goal បាទគឺលីវភូធ្លាក់ត្រឹមវគ្គ16ក្រុមបាទ2019 2020 រដូវកាលនេះទឹកដីរបស់អាតេគឺត្រូវបានលីវភូបាននាំមុខមុនហើយ3ទល់នឹង2បាទបាទបន្តទៀតសម្រាប់5ប្រកួតចុងក្រោយលីវភូខ្ញុំសម្បាច់និយាយសឹងតែ5ប្រកួតចុងក្រោយទេព្រោះតាំងពីដើមរដូវកាលរហូតមកដល់ពេលនេះបើករដូវកាល2021 2022លីវភូមិនទាន់ចាញ់មួយប្រកួតនៅឡើយទេ5ប្រកួតចុងក្រោយឈ្នះ4ស្មើ1ការប្រកួតក្នុងដីលីវភូឈ្នះ2ស្មើ3បាទយប់នេះអាចស្មើទេណាប្រិមិត្តបាទយប់នេះអាចស្មើគ្មានក្រុមនឹង2 បាទអាតេម៉ាឌ្រីត5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ3ស្មើ1ចាញ់1បាទការប្រកួតចុងក្រោយរបស់អាតេម៉ាឌ្រីតយកឈ្នះទៅលើរៀបបេទីសនោះ3ទល់នឹង0ការប្រកួតក្រៅដីចុងក្រោយស្មើមួយលបងទេ2ទល់នឹង2យប់នេះប្រិមិត្តបើសិនជាយើងនិយាយទៅគឺលីវភូលមានកម្រិតខ្ពស់ហាបាទមានកម្រិតខ្ពស់ជាងប៉ុន្តែយប់នេះគឺមានបញ្ហាបន្តិចបាទសម្រាប់លីវភូលបាទអ៊ីលៀតបាទនិយាយទេគឺគាត់បាទមានបញ្ហាយូរបាទអាចនឹងមួយឆ្នាំ បាទក្នុងនោះផងដែរអើកន្តរាអត់បានចូលរួមទេបាទក៏ដូចជាកៃតា គឺត្រូវបានបាទឈូសជើងដោយបាទប៉ុកបានោះគឺអវត្តមានហើយបាទក្នុងនោះមាន Fabinho និង Jaminer ទៀតអញ្ចឹងមានន័យថាសម្រាប់តំបន់បម្រើរបស់គាត់នឹងគឺនៅសល់តែបាទ Chamberlain, Couto John ហើយជាមួយនឹង បាទ Henderson ទេក្រៅពីនឹងគឺទៅមិនរួចទេមើលទៅ បាទហើយសម្រាប់តំបន់ប្រយុទ្ធគឺមានបាទ Firmino, Mane ហើយក៏ដូចជា Salah បាទក្នុងនោះមានអ្នកចំនួនដូចជាចូតាជាដើមក៏ដូចជាទីមីណាមីណូនៅក្នុងតំបន់ការពារគឺមានជូអេម៉ាទីបបាទ Virgil van Dijk បាទ Robertson ហើយជាមួយនឹង Trent Alexander-Arnold បាទសម្រាប់អាតេម៉ាឌ្រីតគឺអត់មានវត្តមានគ្រីស្ម៉ាន់ទេព្រោះគាត់ទទួលបានការកំហំបាទត្រូវរងពិន័យចំនួន1ប្រកួតបាទតំបន់ប្រយុទ្ធគឺមានបាទ Luis Suarez, Angel Correa ហើយនិង Joao Felix តំបន់បំរើបាទគឺមាន Karen Trippier, Koke បាទ Carrasco ហើយជាមួយនឹង De Paul នៅក្នុងតំបន់ការពារវិញគឺមានកីឡាករ Vargas បាទមានកីឡាករបាទ Kensico បាទហើយមានកីឡាករ Lodi បាទអឺបើសិនជាយើងមើលទៅកីឡាករនេះគឺមួយយ៉ាងម្នាក់ទេប្រិមិត្តប៉ុន្តែបើយើងប្រៀបធៀបវិញលីវើពូលគឺមានភាពល្អប្រសើរជាងជាមួយនឹងតំបន់ប្រយុទ្ធរបស់លីវើពូលដែលមានគ្នាចំនួន3រូបនេះគឺជាជើងខ្លាំងរបស់លីវើពូលហើយបាទបាល់យប់នេះ បាទអាលីវើពូលឲ្យជេរហូតទៅដល់កន្លះស្និតលើ1បាទនេះអស់ធំហើយលីវើពូលបានជ័យកន្លះស្និត បាទអស់ធំហើយលីវភូបានជ័យកន្លះស្និត បាទយប់នេះអាចទេមិនបាទមិនព្យាយាមបាទលេងចូលស្មើទេ បាទនឹងព្យាយាមចង់ឈ្នះដែរបាទនេះបើអស់ធំហើយប្រិមិត្តដែលយកលីវភូបានជ័យកន្លះស្និតអស់ធំហើយអត់ដាច់ទេបាល់នេះអត់ដាច់ទេបាទយប់នេះលីវភូអាចនឹងស្មើជាមួយនឹងអាទេយប់នេះលីវភូមួយអាទេស្មើគ្នា ក្នុងលទ្ធផលមួយស្មើបាទបាល់នេះស្មើប្រិមិត្តបាទលីវភូអត់ស៊ីទេបាទអត់ស៊ីទេ បាទគាត់ត្រូវព្យាយាមទុកកម្លាំងខ្លះបានត្រឹមស្មើគឺមានភាពល្អប្រសើរច្រើនតែបាល់នេះមើលទៅអាចនឹងលីវភូលមានភាពមានកម្រិតខ្ពស់នៅក្នុងការរកគ្រាប់បាល់បានមុនបាទ